c con Oh. Om មុខជាបានដល់ក្តីសន្និដ្ឋាននៃចិត្តម្ដាយ 来。 មុនวันสา Tanhu mm-hmm. no प्रयाणो Allah. لكم Đẹp bay yang baik I'm not Prayamunga No.